បាទបងប្អូននេះគឺជារូបរាងអាសង្ខបាទ The All New Trim 2023មាននៅក្នុងស្តុកហើយស្អាតមែនតែនថ្មី នេះបដូរសឹងទាំងស្រុងមកឥឡូវបងប្អូនអាចមើលរូបរាងវានៅខាងក្រៅសិនតាមថ្មីបំពង់ស៊ីម៉ាំងថ្មី stop việc của mình nhận sạch Mm-hmm. <clears throat> ហើយខ្ញុំនឹងជម្រាបជូនថាតើវាមានអ្វីប្លែកខ្លះថ្មីខ្លះឥឡូវយើងមើលខាងមុខបាទខាងមុខរបស់វាឃើញថាផ្លាកក design ថ្មីទាំងស្រុងហ្មងបាទជាពណ៌មាសថ្មីហ្មងនេះស្អាតមែនតើ Honda Dream បាទនេះជាលក្ខណៈកញ្ចក់ស្រូបក្រោបពីលើបាទស្រោបពីលើហើយនឹងមានឆ្នូតឆ្នូតនៅខាងក្នុងហើយដល់ពេលតាម NCX នេះវាមានពណ៌មាស មានសុវត្ថិភាពជាចម្បងទៀតបាទចូលមកដល់ខាងលើវិញគឺជាប្រភេទអំពូល LED ដែលមាន3ក្របឯណោះបងប្អូនបាទហើយនឹងមាន daytime running light នៅខាងលើនេះទៀតនេះបាទមកឆ្នោតស្អាតមែនទេហើយសញ្ញារបស់វាគឺសសតត្មង បាទឥឡូវយើងចូលទៅមើលកុងទ័ររបស់វាបាទច្បាស់កុងទ័រពោមាសស្រោបពោមាសមកវ៉ាន់ពោមាសស្អាតមែនតើឌីហ្សាញក្រូក្រូបែបមាសស្អាតអានេះដូចជាតតាលទេអានេះក៏ នៅដដែលដែរយើងចូលដល់កន្លែងសៅរបស់វាសៅរបស់វាគឺអានេះពណ៌ខ្មៅបាទខ្មៅហើយនឹងបិទស្ទះធម្មតាដែរសៅមាន2គ្រាប់ដដែលបាទឥឡូវយើងមើលខាងក្រោយបាទតាម stream នេះស្អាត ផុសហើយជាអសរដាច់ដាច់តែម្ដងអត់ជាប់គ្នាដូចមុនទេហើយតាមឆ្នោតពណ៌សបូកជាមួយនឹងការ៉ាការ៉ូបែបលក្ខណៈការ៉ូការ៉ូពណ៌មាសអញ្ចឹងស្អាត បាទ125បាទ Grand Legend បាទរហូតមកដល់កប៉ាងបាទទៅមើលខាងនោះវិញ ស្អាតមែនទែនបាទបូមថ្មីបត់បាន2តង់បាទដាក់ទម្ងន់បានច្រើនបាទកម្មវាកង់វាហើយនៅមានកន្លែងចាក់សោចេញចូលមើលកោមកែបតិចកោមកែបរបស់វា design ថ្មីបាទ នៅមានចន្លោះធំជាងមុនសម្រាប់ដៃអីវ៉ាន់ដៃនេះគឺដដែលហើយយើងមើលស្តុកខាងក្រោយ design ថ្មីភ្លឺច្បាស់ជាងមុនហើយនឹងមានលក្ខណៈថាស្អាតជាងមុនជាប្រភេទ LED ដូចគ្នាអត់មានអំពូលទេនៅក្នុង LED បាទ បាទគម្របផុកក្រោយនេះក៏ថ្មីដែរនេះក៏ថ្មីចូលមកកំពង់ស៊ីម៉ាំងវិញគឺពណ៌ខ្មៅអាចមែនតើខ្មៅក្រឹបហ្មងប៉ុន្តែអាស្ទះនេះគឺពណ៌អឺក្រមមេចាំងស្អាតមាន10ពាក្យ trim ទៀតផង បាទឥឡូវចូលទៅមើលម៉ាស៊ីនថ្មីរបស់វាគឺជាប្រភេទម៉ាស៊ីនប្រើបិចបាទ PG MFI ជាប្រភេទបិចដែលជាម៉ាស៊ីនចំនួនថ្មី បាទ Honda ខំកែកុនអស់រយៈពេល8ឆ្នាំ តាំងពីចេញអាសង012មកអាសងបិច012 សិលមកព្រាបងប្អូនសិលមកព្រាបាទតាមបទបង្ហាញបូមខាងមុខនេះគឺជាបូមថ្មី ដែលវាមានភាពមមហើយនឹងធំជាងមុំជាងមុន បាទសូមជឿថាបាទវាធំជាងមុន បាទរូបរាងវា ជាទូទៅគឺស្អាតបាទស្អាតខុសប្លែកច្រើន ការ design ថ្មីទាំងស្រុងសំបីកន្លែងនេះក៏លក្ខណៈថា design ថ្មីដែរគ្រាន់តែបងប្អូនមើលទៅថាវាតដែលប៉ុន្តែការពិតវា design ថ្មីទាំងស្រុងដោយសារវាមានលក្ខណៈថាក្បាច់ក្បូរស្អាតជាងមុនឆ្ងាយ បាទសុំអីឡាយនេះក៏ថ្មីដែរនេះបងប្អូនបាទថ្មីទាំងអស់យល់ទៅនេះថ្មីអានេះក៏មាន សម្រាប់អឺបិទកុំឲ្យដីចូលហើយនេះសម្រាប់ចាក់សាវចតុលម៉ាស៊ីនវិញ មានពាក្យហុងដែរទៀតហើយជាម៉ាស៊ីនថ្មីបាទ សបកកង់ថ្មីទៀតកម្មក៏ថ្មីដែរថ្មីទាំងអស់ហ្មងអាចតែជាខ្ញុំនឹងបង្ហាញពណ៌សមួយទៀតឥឡូវបងប្អូនមើលពណ៌ខ្មៅសិនណា បាទសូមអរគុណចំពោះការតាមដានទស្សនាបាទអនុញ្ញាតគ្រប់លា